ដល់សួនសัตว์ហើយតែអត់មកមើលសัตว์ទេមកដើរថ្ងៃនេះមកដល់ខាផាកនេះកន្លែងមួយតិចទៀតជួបគ្នាអូខេបាទព្រៃស្អាតដែរខ្ញុំហ្នឹងណាជើង3ដែរហ្នឹងនេះហេព្រៃស្អាតមែនតើផ្លូវមើលបងប្អូននេះហឹម មនុស្សច្រើនមែនតើថ្ងៃនេះជាថ្ងៃគេ holiday ហើយមនុស្សនរគ្នាបុកមកដើរមនុស្សច្រើនហ្នឹង nó ờ, cái tàu phá cái tàu đây hàng cao nhóm xã lộn thì lộn đau bánh គេទៅអស់លេងងាត់ឈឹងអ្នកមកជាមួយក៏គេទៅអស់យើងដែរលឺពេកអូឆេះអូឆេះសក់ដើមឆេះណាគេចាំយើងទេថ្ងៃនេះ គេទៅចោលយើងអស់ហើយកដាលស្រីម្នាក់ឯងកដោចកដែងខាងក្រោយក៏គ្មានអ្នកខាងមុខក៏អត់មាន 100ម៉ែត្រទៀតទេដល់កន្លែងខាផាកហ្នឹងកន្លែងចំណតឡាននេះអា Cleland Cleland Wildlife Park អត់មានអីទេបងប្អូនមានតែព្រៃឈើសុតមកនេះតែព្រៃឈើវាស្អាតណា បាទជិះដល់ខាផាតវិញគេនៅចាំខាងនោះហើយហ្នឹងគេទៅយូរហើយមកឡាយឡាយធ្វើជាងថតនេះមកទៀតមកដល់មកដល់ឡានវិញអាផាតមានឡានក្រុងរត់មកដល់នេះទេនេះ ណាអត់មានឡានជិះឡានក្រុងមកមកដល់ដែរខ្ញុំមកពីបេដងឡើយបើមិនដែរមកដើរមកមើលសัตว์ហើយថ្ងៃនេះអត់មកមើលសัตว์ទេមកដើរអូវ៉ាវចូលមើលសัตว์